ថ្ងៃជួបគ្រោះរដូវក្តៅដ៏ខ្លាំងក្លាដោយសេតន្ហាភាពកើនលើស40អង្សាសេនាយកដ្ឋានអតុនិយមថៃបានប្រកាសថាអ្នកស្រុកនៅភូមិខាងលើនៃប្រទេសថៃ គួរតែត្រៀមខ្លួនសម្រាប់លក្ខខណ្ឌអាកាសធាតុដ៏ធ្ងន់ធ្ងរដោយសារតែព្យុះរដូវក្តៅនឹងបន្តដល់ថ្ងៃពុធទី29ខែមីនាយោងតាមនាយកដ្ឋានភូមិអេសាននឹងคล้ายជាតំបន់ដំបងគេដែលរងការវាយប្រហារដោយខ្យល់បក់ខ្លាំងមុនពេលព្យុះរីករាលដាលទៅកាន់តំបន់ផ្សេងទៀតទន្ទឹមនឹងនោះនាយកដ្ឋាន ដ្ឋាននិយាយថាប្រជាជននៅផ្នែកខាងលើនៃប្រទេសថៃគួរតែប្រុងប្រយ័ត្នពេលចេញទៅខាងក្រៅជាពិសេសគុំនៅតំបន់មានដើមឈើធំធំនិងផ្ទាំងប៉ាណូដែលគ្មានសុវត្ថិភាពនាយកដ្ឋានក៏បានជំរុញឲ្យកសិករខិតខំថែទាំដំណាំរបស់ពួកគេកុំឲ្យខូចខាតផងដែរគួរបញ្ជាក់ថាសីតុណ្ហភាពនៅក្នុងស្រុកមឿងនៃខេត្តនងខៃនិងខេត្តមុតដាហាន បានដល់41.3អង្សាសេកាលពីថ្ងៃសៅរ៍ទី25ខែមីនា ស្រុកពីរផ្សេងទៀតដែលមានសីតុណ្ហភាពលើស40អង្សាសេគឺស្រុកមឿងនៃខេត្តពេជ្រចាប៊ុន41.2អង្សាសេនិងស្រុកឆៃបាដាននៃខេត្តលុបបុរី40.2អង្សាសេសិប្បកម្មសាប៊ូសិទ្ធិធីមានផលិតសាប៊ូបោកក្អៅសាប៊ូលាងចានសាប៊ូជូតអិត